ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែរ លពូហើយចុះឯងនឹងមករកស្អីទៀតបើប៉ុណ្្នឹងអត់តន់អស់ចិត្តទៀតកូនស្រីរបស់យើងទៅនៅជាមួយឯងឯងមកទៅមិនចង់បានស្អីទៀតគឺបើបាត់ខ្លួនខ្ញុំមិនដឹងថាបើទៅណាម៉ែហើយនឹងបើនៅណាមនុស្សស្រី ដូចជានាងអាត្មានិយមខ្លាំងណាស់បើសិនជាម៉ែស្អាតហើយនឹងបើមានរឿងអីកើតឡើងខ្ញុំនឹងមិនលើកលែងនាងសូម្បីតែបន្តិចខ្ញុំចង់ប្តឹង លោកប៉ូលីសឲ្យតាមជួយរកម្ដាយរបស់ខ្ញុំ ហើយនៅមនុស្សស្រីម្នាក់ទៀតខ្លួនទោះថាខ្ញុំតាមរកគេគ្រប់ទីកន្លែងតែរកអត់ឃើញសោះតូចបើអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជា មន់មន់មន់មន់របស់យើងទេយើងយើងយើងទុកឲ្យកូនតូច យើងយើងមិនឲ្យឯងទេយើងយើងទុកឲ្យកូនតូចយើងយើងទុកហុកពីអ្នកកូនតូចមន់អត់អត់មន់ចឹងអត់ទេអត់ទេមន់មន់មកយើងយើងយើងមិនឲ្យទេយើងមិនឲ្យទេបង រឿងធំហ្នឹងម៉ែហើយរឿងស្អីឯងណែហើយមានរឿងអីមិនបានស្លន់ស្លោទាំងព្រឹកចឹងគឺមានរឿងធំឯពុករឿងស្អីហើយវារឿងស្អីមិនចាំនិយាយមកយ៉ាត់យើងនោះវាស្ទះខ្ចោស្លាប់មុនឯងទៅណាគឺរឿងម្ដាយឪពុកអាឆេងត្រូវបញ្ចាស់មំនុលរឹបអូសទ្រព្យសម្បត្តិអស់ឲ្យម៉ែព្រោះជាពាក់ការប្រាក់គេខ្លាំងពេកទើបគ្មានលុយសងហើយឥឡូវពួកវាយ៉ាងម៉េចទៅហើយពេលនេះពួកគេ បានរត់អស់ហើយតាំងពីយប់មិញម្លេះម៉ែម៉ែវាម៉ែវាម៉ែម៉ែអត់ទេអត់ទេអត់ទេហើយគ្មានអ្នកណាដឹងថាពួកគេទៅដល់ណាទេម៉ែខ្ញុំដាក់លុយរត់សេជាមួយវាច្រើនណាស់ពុកវាលុយយើងរលាយអស់ហើយពុកវាពុកវាតែតែរកវាឃើញលុយយើងរលាយអស់ហើយពុកវា នេះម៉ែវាតាំងស្មារតីឡើងណាមែនទេម៉ែព្រោះថាយើងប្រកាសជាមានដំណោះស្រាយពេលនេះវាប្រហែលជាមិនទាន់ទៅណាឆ្ងាយទេ ហើយប្រទេសយើងក៏មាន ច្បាប់ទម្លាប់ដែរត្រូវរកពួកវាឲ្យឃើញត្រូវរកពួកវាឲ្យឃើញលុយខ្ញុំខំរស់ស៊ីសឹងតែមួយជីវិតទៅហើយ យកទៅដាក់ហ៊ុនរ៉ូស៊ីជាមួយវាហេតុអីក៏ត្រូវរលាយ ត្រឹមតែមួយប្រព្រឹត្តភ្នែកអញ្ចឹងរឿងនេះគឺមកពីអាឆេងវាជាអ្នកបំផ្លាញម៉ែឪវា វាលួចយកលុយទៅលេងល្បែងទើបម៉ែឪវាសងគេមិនតាន់ទើបយកលុយរ៉ូស៊ីជាមួយយើងទៅសងគេណាម៉ែអត់ទេ ត្រូវរកវាឲ្យឃើញចាប់វាឲ្យបានហើយពួកវាសងលុយយើងវិញណាពួកវាខ្ញុំមិនសុខចិត្តទេខ្ញុំមិនសុខចិត្តទេចាប់វាឲ្យបានបានហើយបានហើយណាបានហើយបានហើយ អាឡូលោកប៉ូលីសពេលនេះខាងប៉ូលីសរបស់យើងបានរកឃើញសាកសពស្ត្រីម្នាក់ដែលមើលទៅជាមនុស្សមិនប្រក្រតីបានដេកស្លាប់នៅឯក្រោមស្ពានបានតែអត់ចាយបានជាសង្ស័យថាគឺជាករណីឃាតកម្មនេះនេះលោកប៉ូលីសថាសាកសពស្ត្រីចំណាស់នោះមានសតិមិនសិនល្អណា បាទលោកប៉ូលីសសមមិញខ្ញុំឃើញគាត់នៅអត់ទេរើចាយនឹងឥឡូវស្លាប់បាត់គិតទៅជីវិតមនុស្សណាជីវិតមនុស្សយើងមើលឃើញគាត់ស្លូតក៏ស្លូតអីមិនគេស្រឡាញ់គាត់ចឹងណាអាណិតគាត់ណាស់ គ្មានសាច់ញាតិហើយមកត្រូវស្លាប់យ៉ាងអនាធននេះទៀតមែនតាស្លាប់តែសាច់ញាតិសាច់ញាតិណាដឹង ខ្ញុំមកដល់ហើយម៉ែមិនបានម៉ែទៅជិះជើងម៉ែខ្ញុំតបអសងគុណម៉ែមិនបានជាម៉ែម៉ែទៅជាបែបនេះជើងម៉ែចាប់ដើរខ្លួនឡើងម៉ែម៉ែម៉ែ ម៉ែធ្វើល្អដាក់កូនច្រើនណាស់ម៉ែហត់ហើយម៉ែខំប្រឹងរហូតបានកូនមកដល់ពេលនេះមានអ្វីអ្វីគ្រប់យ៉ាង មិនបើជាម៉ែទៅចោលខ្ញុំចឹងម៉ែ ម៉ែអើយចាប់ដឹងខ្លួនឡើងម៉ែម៉ែម៉ែម៉ែ មែនជាម៉ែម៉ែស្អាតទេម៉ែម៉ែស្អាតណាស់ណាម៉ែម៉ែស្អាតណាស់ណាម៉ែកូនកូនតូច ប្តីរបស់បងស្រីក៏ដូចជាប្តីរបស់អូនដូចគ្នាឃើញបងស្រីអោបបងម្ដងម្ដង អូនប្រច័នខ្លាំងណាស់កន្លែងនេះទីតាយអូនជារបស់បងហើយថ្ងៃនេះខ្ញុំមកបងភក្តីដូរបរិយាកាសនៅក្នុងឡានដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែកនៅជាមួយនឹងអ៊ំតិចទៀតទៅណាអូនអត់ទាន់បាត់នឹកបងផងបងភក្តីមកលឿនមែនហើយជិះមានអីហើយណាអូនឈប់តាក់តងប្តីបងបងទៅចូលមកប្រាប់ឲ្យគេឈប់តាក់តងត្រង់ត្រង់មិនសុបាយទៅអូនគិតថាយើងលេងដាក់គ្នាមកទៅ ផ្សាយរឿងជីវិតរឿងព្រោះស្រីផ្សាយជូនទស្សនាចាប់ពីថ្ងៃទី6ខែសីហាឆ្នាំ2020នេះតទៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង ធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំ Panadol Extra មានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីឡើយនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុង ទឹកដោះគោ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពវិជ្ជមាននិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា All Volcano របស់ខ្ញុំអ្នកអាចរកទិញ All Volcano All Volcano បាន នៅតាមតូបដែលនៅជិតអ្នកអរគុណ ម៉ែម៉ែម៉ែម៉ែទៅណាចៅខ្ញុំគឺគឺពិតជាម៉ែម៉ែម៉ែម៉ែកុំទៅណាចៅខ្ញុំទេណាម៉ែណាខ្ញុំមិនចង់នៅម្នាក់ឯងទេម៉ែម៉ែម៉ែអត់អីទេណាកូនតូចកូនកូនកូនតូចកុំកុំយំអីណាបើកូនតូចយំ ម៉ែម៉ែខ្ញុំតាមកូនតូចហើយម៉ែម៉ែជប់ទៅណាចោះកូនតូចទៀតហើយម៉ែម៉ែនៅកូនតូចកូនតូចណាជើងជើងជើងទៅផ្ទះយើងវិញណោះកែបទៅវា មកមន់យើងទេមន់យើងទេយើងយើងមិនឲ្យឯងទេឲ្យទៅមកលេងលេងលេងទៅលេងអត់មកវិញយើងទេមកជ័យមីងមកជ័យអត់ឯណាមីងមីងឆាប់រត់ទៅមីងកុំនិយាយរត់រត់រត់រត់រត់អីកុំនិយាយឆាប់ពេករត់ទៅរត់រត់រត់អត់ អញធ្វើអីគេខ្ញុំយកសាច់មកខ្ញុំអញឈួតទេនេះក៏បើអញទៅសម្លាប់នៅអាឈួតហ៎មិនសម្លាប់នៅចឹងហ៎អត់ទេម៉ែវាយកសាច់មកខ្ញុំមិនបានទេនេះអញសូវសម្លាប់នៅអាឈួតអាឈួតអាឈួតអញធ្វើចឹងវាមិនទៅមីងមីងចាប់រត់ទៅបានមកលើកនេះខ្ញុំមកជួយមីងមីងបែកខ្លាំងខ្ញុំមិនឡាប់ខ្ញុំជូនមីងទៅជួបតខ្ញុំមកធ្វើបាបមីងទៀតទេម៉ែនឹងខ្លួនឡើងក៏មកស្លាប់ម៉ែទៅម៉ែសុំទោសម៉ែងើបឡើងម៉ែម៉ែនឹងខ្លួនម៉ែ ម៉ែម៉ែនឹងខ្លួនឡើងម៉ែម៉ែអើយនឹងខ្លួនឡើងម៉ែម៉ែនឹងខ្លួនឡើងម៉ែអាយខ្លួនឡើងម៉ែបងកក់មកស្លាប់ម៉ែស្លាប់ម៉ែបងកក់មកស្លាប់ម៉ែម៉ែម៉ែម៉ែលើខ្ញុំអរគុណលើ ទៅបានជួយជីវិតម៉ែខ្ញុំតែមិនគិតពីអាយុជីវិតខ្លួនឯងខ្ញុំទោះបីជាគ្រោះថ្នាក់យ៉ាងណាក៏ដោយក៏លែបនៅតែជួយម៉ែខ្ញុំបានដែរខ្ញុំខ្ញុំជាពាក់គុណអ្នកឯងខ្ញុំធ្វើខុសដាក់តូចធ្ងន់ណាស់ហើយរឿងទាំងអស់គឺខ្ញុំអ្នកបកកឡើង ចឹងហើយខ្ញុំត្រូវតែជួយមីងតែខ្ញុំសុំតែម្យ៉ាងឯងខ្ញុំសុំឲ្យតូចកុំស្អប់ខ្ញុំទៀតតែប៉ុណ្ណឹងខ្ញុំអស់ចិត្តហើយខ្ញុំជុំខឹងលើឯងខ្ញុំអភ័យទោសឲ្យលក្ខគ្រប់យ៉ាងហើយខ្ញុំក៏អរគុណលក្ខខ្លាំងបំផុត ដែលបានជួយជីវិតម៉ែរបស់ខ្ញុំបាច់អរគុណខ្ញុំទេខ្ញុំអត់ស័ក្តិសមនឹងឲ្យតូចដឹងគុណខ្ញុំទេរឿងទាំងអស់គ្រប់យ៉ាងទាំងអស់គឺខ្ញុំអ្នកបកកឡើងហើយខ្ញុំធ្វើឲ្យតូចជាមួយនឹងអ្នកមីងបែកគ្នាទៀតខ្ញុំខ្ញុំគ្រាន់តែចង់ឲ្យតូចហ្នឹងឈប់ស្អប់ខ្ញុំប៉ុណ្ណឹងគឺខ្ញុំអស់ចិត្តទេ អស់អីណាមីងមីងអាចទៅមួយតូចបានឲ្យខ្ញុំសុំទោសផងឯងដែលខ្ញុំធ្វើរឿងគាត់បីចំពោះមីងហើយរឿងដែលខុសធ្ងន់បំផុតនោះគឺខ្ញុំធ្វើឲ្យមីងបិះនឹងបាត់បង់ជីវិតទៀតខ្ញុំសង្ឃឹមថាមីងនឹងអធិស្ឋានខ្ញុំហើយនឹងលើកលែងទោសឲ្យខ្ញុំ Thank you. mùi lẹ tên á, mùi mùi lẹ mùi mùi lẹ chụp dùng từ mùi lẹ dùng dùng ọ ọ sạch thế cũng dùng ấy nó nó លោកគ្រូពេទ្យចាក់ថ្នាំដែរអូនបាទអត់ចាក់ទេអ្នកមីងលោកលោកគ្រូពេទ្យអត់អត់អត់ចាក់ថ្នាំទេខ្ញុំស្មានតែលោកគ្រូពេទ្យនោះចាក់ថ្នាំព្រោះព្រោះមជ្ឈលពេទ្យនោះធំធំណាខ្ញុំខ្ញុំខ្លាចចាក់ថ្នាំខ្ញុំខ្លាចលោកគ្រូពេទ្យចាក់ថ្នាំណាអញ្ចឹងមីងមើលមកខ្ញុំបន្តិចមកព្រោះខ្ញុំចង់មើលភ្នែកមីងម្ដងទៀតអូអូនឹកនឹកឲ្យស្ងៀមហ៎នឹកនឹកឲ្យស្ងៀមអញ្ចឹង ជាមួយលោកគ្រូពេទ្យផ្នែកម៉ែរបស់ខ្ញុំផ្នែកគាត់រៀងធ្ងន់ធ្ងរបន្តិចហើយតែមិនអីទេនៅអាចព្យាបាលបានគ្រាន់តែ ចំណាយពេលបន្តិចទេមិនយូរទេប្រហែលជា4ខែហ្នឹងគាត់នឹងជាសះស្បើយវិញហើយម៉ែតិចទៀតម៉ែមើលច្បាស់វិញហើយម៉ែកំភៃណាម៉ែណា អូពិតពិតមែនណាកូនតូចម៉ែម៉ែម៉ែអាចអាចជាមែនណាចិច្ចចិច្ចអូម៉ែម៉ែនឹងអាចមើលឃើញកូនកូនតូចច្បាស់វិញហើយចុះឥឡូវម៉ែមើលខ្ញុំច្បាស់អត់អូអឺច្បាស់ច្បាស់ច្បាស់តែតែរៀងរៀងរៀងសមោសមោបន្តិច មីងទ្រាំតិចទៅមិនយូរទេមីងនឹងមើលឃើញកូនប្រុសមីងហើយចាចាលោកគ្រូប៉ែតអូកូនកូនតូចតារុករុករុករុក ចម្លាក់នេះមានមានច្រើនណាស់ណហើយហើយហើយធំធំទៀតអូយមុខមុខមុខមុខខ្លាំងមើលមុខមុខខាងណែកាច់កាច់ណាកូនតូចតែតែមើលមុខខាងនេះអូអូយស្អាតស្អាតណាចាំមកតោះអូកូនកូនតូចអាយើងយើងយើងកំតន់អាចត្រឡប់ត្រឡប់ទៅផ្ទះវិញអីណោ ម៉ែម៉ែម៉ែម៉ែចង់ដើរមើលរូបរូបចម្លាក់ទៀតហើយឲ្យពេលកូនតូចតនេណាកូនកូនតូចពួកយើងត្រូវតែមកវត្តព្រោះព្រម៉ែចង់មកសំពះលោកហើយឲ្យនឹងមកធ្វើបុណ្យបុណ្យបុណ្យផងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនប្តីរបស់បងស្រីក៏ដូចជាប្តីរបស់អូនដូចគ្នាឃើញបងស្រីអោបបងម្ដងម្ដង អូនប្រច័នខ្លាំងណាស់កន្លែងនេះទីដៃអូន ជារបស់បងហើយថ្ងៃនេះខ្ញុំមកបងភិក្ដីដូរបរិយាកាសនៅក្នុងឡានដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែកនៅជាមួយនឹងអ៊ំតិចទៀតទៅណាអូនអត់ទាន់បាត់នឹកបងផងបងភិក្ដីមកលឿនមែនប្រហែលជាមានអីហើយណាអូនជប់តាក់តងប្ដីបងបងទៅចូលមកប្រាប់ឲ្យគេជប់តាក់តងត្រង់ត្រង់មិនសុបាយទៅអូនគិតថាយើងលេងដាក់គ្នាបងទៅខ្សែរឿងជីវិតរឿងព្រោះស្រី ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី6ខែសីហាឆ្នាំ2020នេះតទៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡា និងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាននៅតាមតូបដែលនៅជិតអ្នកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបានម៉ែខ្ញុំនឹងនាំម៉ែមកវត្តរាល់ថ្ងៃសិនណាម៉ែណាល្អល្អណាស់កូនតូចចឹងម៉ែជិះទៅខាងនោះរូបចម្លាក់ធំណា អូអូខាងខាងនោះកូនតូចអូយតោះតោះជឹងយើងយើងទៅលឿនទៅណនៅនៅណាទៅកូនតូចហាអូម៉ែខាងនោះហ៎អូអូតោះតោះកូនតូចអូម៉ែស្អាតណាអូអូកូនកូនតូចហា ព្រះព្រះព្រះអង្គនៅ ទីនេះស្អាតស្អាតហើយធំធំធំធំជាង ជាងនៅខាងនោះណអញ្ចឹងអញ្ចឹងម៉ែម៉ែឡើងបនសិនណាបាទម៉ែជ័យម៉ែ ហើយកូនតូចយ៉ាងម៉េចឯម៉ែម៉ែបនឯខ្លះម៉ែម៉ែបនឲ្យកូនតូចនេះមានមានមានការងារល្អល្អធ្វើហើយមានលុយចូលច្រើនច្រើនហើយមុខមួយទៀតនោះសុំសុំឲ្យកូនតូចនេះរករកអ្នកដែលកូនតូចស្រឡាញ់បានឆាប់ឆាប់នេះ បានម៉ែខ្ញុំក៏សូមជូនពរម៉ែដូចគ្នាឲ្យម៉ែមានសុខភាពល្អហើយសម្រស់នៅស្អាតបែបនេះរហូតណាម៉ែណាអរគុណកន្តូចកូនកន្តូចក៏ដូចដូចគ្នាដែរណាបានម៉ែអញ្ចឹងយើងត្រឡប់ទៅវិញទៅណាម៉ែតោះតោះតោះកូនតូចតោះតោះ កូនតូចអាកូនតូចកុំគិតច្រើនអីណាបើបើគេអត់នៅទេអញ្ចឹងអញ្ចឹងចាំចាំយើងទំនេរចាំចាំយើងមកទៀតណោះសិក្ខាបងបងបងសុំសួរមួយបានអត់មានអីសួរបានតាបង ម្ចាស់ផ្ទះកាត់ដេរនេះគេទៅណាបាត់ហើយអូបងប៉ៅមែនបងខ្ញុំនៅដំណឹងថាគាត់ហ្នឹងការតការស្អែកហ្នឹងហើយបង បងមានអីមែនបើបើការស្អែកហ្នឹងហ៎ កូនតូចអាកូនតូចកុំធុំមកអញ្ចឹងអីបើបើគេរៀបការហើយអញ្ចឹងអញ្ចឹងយើងទៅផ្ទះយើងមិនទៅណណបើរៀបការទៅបើភ្លេចបងហើយ អូនភ្លេចទៀតដែលអូនធ្លាប់សន្យាយើងនឹងទៅណាចោលចោលពេលនេះអូនអូនមិនរងចាំអូនខ្លះទេ សាច្រើនច្រើនទៅណាម៉ែចាំពេលតែម៉ែប្រសាហើយខ្ញុំនាំម៉ែទៅដើរលេងនៅផ្សារទំនើបម៉ែចង់ទៅដើរលេងអត់ម៉ែម៉ែម៉ែចង់ទៅម៉ែម៉ែម៉ែចង់ទៅដើរលេងអញ្ចឹងម៉ែម៉ែនឹងហូបបាយបានច្រើនច្រើនដើម្បីឲ្យកូនតូចនំនំម៉ែទៅដើរលេងណាបាទម៉ែតោះមិនដែរម៉ែឆ្ងាញ់អត់ ឆ្នាំនេះកូនតូចមកកូនតូចណាខ្ញុំទៅចុកកូនតូចម្ដងណាកូនតូចទៅតែហាមាត់ហាមាត់ហាមាត់ធំធំជាងម៉ែណាកូនតូចណាមកអត់ទេម៉ែខ្ញុំខ្ញុំអត់តន់ឃ្លានទេម៉ែភាសាមុនណាចាំពេលដែលម៉ែភាសាហើយខ្ញុំហូបតាមក្រោយណាម៉ែ ម៉ែចាប់ពីថ្ងៃនេះតទៅ ខ្ញុំមិនមើលថែម៉ែខ្ញុំមិនឲ្យអ្នកណាគេក្រៅមកមើលថែម៉ែចំពោះខ្ញុំទេម៉ែជប់ខ្លាចទៅណាម៉ែខ្ញុំនឹងការពារម៉ែឲ្យបានល្អបំផុតណាម៉ែកូនតូចអាម៉ែម៉ែក៏មិនទៅណាចោលកូនតូចដែរណា ម៉ែម៉ែនឹងនៅជាមួយនឹងកូនតូចម៉ែមិនទៅណាចោលកូនតូចទេម៉ែម៉ែម៉ែនឹងនៅជាមួយនឹងកូនតូចរហូតណាណាកូនតូចណា កូនតូចអើណាម៉ាក់ម៉ាក់ម៉ាក់ជីក្បាលខ្លាំងណាស់កូនតូចម៉ាក់ជីក្បាលម៉ាក់កើតអីម៉ែម៉ាក់កើតអីម៉ែយីម៉ែយីម៉ែអូកូនតូចអាម៉ែម៉ែម៉ែម៉ែនឹកឃើញហើយម៉ែនឹកឃើញម៉ែនឹកឃើញរឿងអីម៉ែម៉ែម៉ែនឹកឃើញហើយ ថាអ្នកណាដែលយកកូនតូចនេះមកចោលនៅក្នុងធុងសំរាម ហើយហើយម៉ែនឹកនឹកនឹងចាំពុះម៉ូតូដុកនោះទៀតម៉ាក់ម៉ែម៉ាក់ចាំណែណាកូនតូចម៉ាក់ចាំណែណាហាប់ពីប៊ឺស្ដេ to you Happy birthday Happy birthday Happy birthday to you នំនេះស្អាតស្អាតណាស់កូនតូចអញ្ចឹងម៉ែចាប់ផ្ដើមបួងសួងហ៎ម៉ែចង់បានអីខ្លះម៉ែម៉ែម៉ែបួងសួងហ៎ម៉ែម៉ែបួងសួងម៉ែម៉ែសុំឲ្យកូនតូចនៅនៅនៅ តែជាជាជាកូនរបស់ម៉ែម៉ែម៉ែរហូត សុំសុំឲ្យកូនតូចមានសុខភាពសុខភាពល្អកុំឲ្យកុំឲ្យឈឺហើយកុំកុំឲ្យយំ ហើយហើយសុំឲ្យពួកយើងនេះកុំឲ្យបែកគ្នានៅកូនតូចណាអញ្ចឹងខ្ញុំរាប់13ម៉ែចាប់ខ្ញុំណាអូ3 3ណា1 2 3 ប្តីរបស់បងស្រីក៏ដូចជាប្តីរបស់អូនដូចគ្នាឃើញបងស្រីអោបបងម្ដងម្ដងអូនប្រច័នខ្លាំងណាស់កន្លែងនៃរាងកាយអូនជារបស់បងហើយថ្ងៃនេះខ្ញុំមកបងភិក្តីដូរបរិយាកាសនៅក្នុងឡានដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែកនៅជាមួយនឹងអ៊ំតិចទៀតទៅណាអូនអត់ទាន់បាត់នឹកបងផងបងភិក្តីមកលឿនមែនប្រហែលជាមានអីហើយណាអូនឈប់តាក់តងប្តីបងបងទៅចូលមកប្រាប់ឲ្យគេឈប់តាក់តងត្រង់ត្រង់មិនសុបាយទៅអូនគិតថាយើងលេងដាក់គ្នាមកទៅ ខ្សែរឿងជីវិតរឿងព្រោះស្រីផ្សាយជូនទស្សនាចាប់ពីថ្ងៃទី6ខែសីហាឆ្នាំ2020នេះតទៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកា លើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុង មួយឆ្នាំ ប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine O Volcano បាន នៅតាមតូបដែលនៅជិតអ្នកអូ យេអូអូយស្អាតស្អាតណាស់កូនតូចចូលមីងឲ្យមានសុខភាពល្អហើយនឹងកណ្ដាលឡើងអូអូអូយអរគុណក្មួយចាអរអរគុណម៉ែខ្ញុំសូមជូនពរឲ្យម៉ែមានសុខភាពល្អហើយម៉ែនឹងនៅជាមួយកូនរហូតសូមជូនពរឲ្យម៉ែនៅតែស្អាតណាម៉ែណាម៉ែម៉ែអរគុណណាកូន រួចអរគុណណាស់ណាអញ្ចឹងបាយឆាប់កាត់នំមកអូអូកាត់កាត់នំណោះកាត់កាត់នំម៉ែម៉ែម៉ែកាត់ណាគាត់តូចណោះកាត់កាត់កាត់ចេតូច ដីគ្នាកំណើតមកស្អាតសុំទោសផងខ្ញុំមកយឺតទេខ្ញុំជូនពរឲ្យម៉ែស្អាតសុខភាពល្អហើយបាននៅជាមួយខ្ញុំ ហើយនឹងតូចឲ្យបានកាន់តែយូរណាអអអរគុណកូនពៅអអអរគុណណាពៅក្រែងក្រែងអូនអូនអត់បានរៀបការទេអ្នកដែលរៀបការគឺបងប្អូនអូនតា ហើយអូននឹងត្រឡប់មកនៅជាមួយបងវិញពួកយើងលេងបាញ់គ្នាណាពិតមែនទេនេះបងយល់សពឯមែនទេពិតមែនទេបងបងយល់សពទេ ពូអ្នកមីងអឺឲ្យពួកយើងអស់គ្នានេះសុំទោសផងណាក្មួយព្រោះថាមរយៈកាលកន្លងមកនេះពួកយើងធ្វើមិនគប្បីចំពោះគ្រួសារក្មួយឥឡូវនេះពួកគាត់ថាក្មួយគឺជាមនុស្សល្អអញ្ចឹងដើម្បីជាការសុំទោសពូសុំបកគោកូនស្រីនេះឲ្យតែក្មួយជួយថែសារផងណា វេលាល្អដើម្បីរៀបចំឯងទាំងពីរនាក់ក្នុងពេលឆាប់ឆាប់ខាងមុខនេះពួកឯងទាំងពីរលេងបែកគ្នាទៀតហើយមីងទុកចិត្តលើតូចថែរក្សាគ្នាណា ហើយមីងសង្ឃឹមថាតូចនឹងបំភ្លេចរឿងដែលកន្លង ហើយឈប់ប្រកាន់ខឹងនឹងមីងខ្ញុំខ្ញុំមិនបានខឹងអ្នកទាំងពីរខ្ញុំមានតែអរគុណ ដែលបានឲ្យខ្ញុំទាំងពីរអ្នករៀបការជាមួយគ្នាមិនអីទេ thank you ត្រូវចេះស្រឡាញ់គ្នាណាកូនចាប់ពីថ្ងៃនេះទៅឯងទាំងពីរនាក់គឺជាប្តីប្រពន្ធនឹងគ្នាហើយទៅចេះមើលថែគ្នារហូតដល់ចាស់ប្រេងចាស់ព្រឹករៀងរៀងខ្លួនបាទម៉ែកូនទាំងពីរនាក់ឥឡូវនេះចាប់ដៃគ្នាជាប្តីប្រពន្ធហើយអញ្ចឹងកូនទាំងពីរនាក់ហ្នឹងត្រូវតែស្រឡាញ់គ្នាមើលថែគ្នាបានល្អហើយកុំជ្រុះគ្នាហើយខំប្រឹងរស់ស៊ីនោះឲ្យមានបានគេហើយសូមមានសុភមង្គលហើយជាពិសេស ប្រញាប់រលចៅនេះឲ្យប៉ាបានពងគេផងណាអ៊ំអ្នកមីងសុខទូចចូលកន្លង អញ្ជើញចូលចង់ចង់ដៃណាចាតាចង់ដៃស្រឡាញ់គ្នារហូតណាជូនពរអ្នកទាំងពីរមានសុភមង្គល Ồ ồ, giọt giọt bỏ nó ừ. Con, con tôi à con, con, con, con tôi cũng, cũng, cũng dùng ấy nè Bảo con tôi nơi tôi dùng tiệt nó Mãi, mãi, mãi dùng tam con tôi ở lỡ hơi ừ. Bà bà Mẹ ម៉ែម៉ែសុំជូនពរកូនតូចហើយនឹងកូនពៅ ស្រឡាញ់គ្នារហូតណាឲ្យឲ្យដូចជាម៉ែម៉ែស្រឡាញ់កូនតូចអញ្ចឹងថ្ងៃនេះកូនតូចហើយនឹងនឹងកូនពៅកាអញ្ចឹងអញ្ចឹងកុំកុំកុំយំណាយំអត់អត់ស្អាតដូចដូចម៉ែម៉ែស្អាតទេណាកុំកុំយំញញញញញឹមណាញញឹម អូចောက်ចងដៃមកបាទចောက်ចងដៃសុខសប្បាយណាកូនកូនកូនចាំពីបាទ ថតថតថតថតរូបអរគុណកុកកូនតូចអាម៉ែម៉ែម៉ែចុះចុះទៅក្រោមមកផ្លែតណាម៉ែម៉ែឃើញកំប៉ុងឲ្យចាយច្រើនម៉ែម៉ែចង់រើសរើសសំទុកលក់ម៉ែម៉ែទៅតែមកផ្លែតទេ ណាកុំអីអ្នកមីស្អាតអ្នកមីស្អាតទៅរើអិតចាយនៅ ខាងក្រមមិនបានទេ ព្រោះថ្ងៃនេះគុនតូច និងពៅរៀបមង្គលការចឹងហើយអ្នកមីស្អាត ត្រូវតែនៅទីនេះជូនពរអ្នកទាំងពីរអូអូអូនៅនៅនៅមើលកូនកូនតូចនិងនិងកូនបើហ៎អញ្ចឹងអញ្ចឹងក៏បានដែរថ្ងៃថ្ងៃនេះម៉ែម៉ែអត់អត់អត់ទៅរើសអត់ទៅរើសមួយថ្ងៃណោះ កុំកុំយំអីណកុំទៅណកុំទៅកុំទៅដូចគ្នាណាអូមកខំខំខ្លួនក្មួយតណោះ ប្តីរបស់បងស្រីក៏ដូចជាប្តីរបស់អូនដូចគ្នាឃើញបងស្រីអោបបងម្ដងម្ដងអូនប្រច័នខ្លាំងណាស់កន្លែងនេះទីតាយអូនជារបស់បងហើយថ្ងៃនេះខ្ញុំមកបងភក្តីដូរបរិយាកាសនៅក្នុងឡានដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែកនៅជាមួយនឹងអ៊ំតិចទៀតទៅណាអូនអត់ទាន់បាត់នឹកបងផងបងភក្តីមកលឿនមែនប្រហែលជាមានអីហើយណាអូនជប់តាក់តងប្តីបងបងទៅចូលមកប្រាប់ឲ្យគេជប់តាក់តងត្រង់ត្រង់មិនសុបាយទៅអូនគិតថាយកលេងដាក់គ្នាបងទៅ ខ្សែរឿងជីវិតរឿងព្រោះស្រីផ្សាយជូនទស្សនាចាប់ពីថ្ងៃទី6ខែសីហាឆ្នាំ2020នេះតទៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film